បាទសូមលំអរកាយគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកដល់ភូមិនឹងកោឃុំខ្វិតធំស្រុកព្រៃឈើខេត្តកំពង់ចាមដែលនៅខាងក្រោយខ្ញុំបាទនិងលោកគ្រូនិងលោកតាមចាស់ស្រុកនេះគឺជាទូលតាយីដែលមានបារមីស័ក្តិសិទ្ធិជាពិសេសបាទលឺលេចលឺថាមាន មានព្រៃហោះព្រៃផាព្រៃដើរនឹងដីជាដើមហើយចង់ដឹងថាតើទីទូលតាយីនេះមានប្រវត្តិនិងបារមីយ៉ាងម៉េចដែរឥឡូវនេះកុំឲ្យខាត់ពេលវេលាមានតម្លៃលើអញ្ជើញលោកគ្រូនិងលោកតាទៅទាំងអស់គ្នាតែម្ដងបាទ គ្រូដំណើរដើមតងយ៉ាងម៉េចដែរសម្រាប់ភូមិតាយីនេះឥឡូវយើងដើរទៅឈិតដល់ហើយគឺចង់ឲ្យគ្រូរៀបរាប់ត្រួសត្រួសបន្តិចមើលគ្រូបាទបាទកាលពីអតីតកាលជំនាន់មុននោះគឺគេហៅភីកបា8ឬពុតកូនចៅទាំងអស់ចង់ដឹងភីកបា8ពីដើមនៅកដាភូមិហ្មងមាន10ភីងមួយដោះមរះអ្នកស្រុកយើងនេះមិនកូនតាចាមុននោះគាត់ឈឺឈឺមកមកចោលដើមភីងហ្នឹងចោលដើមភីងហ្នឹងបាន បាននេះបានលើយាយយាយថា អើកុំធ្វើបាបអាចៅហ្នឹងតាហ្នឹងក៏ធ្លាប់អញស៊ីដែរមុនមកអញ្ចឹងវល់ហ្នឹងណាតាបាចាស់ស្រុកព្រីក្បាល8មានរិទ្ធិនភាពខ្លាំងខ្លាណាស់លោកតាឆ្លៀតឱកាសហ្នឹងចៅសូតតែម្ដងថាតាទីតាំងនេះវាមានប្រវត្តិនៅសាវតាយ៉ាងម៉េចខ្លះលោកតាប្រវត្តិពីចាស់ចាស់ពីរានមកបាទមានឪពុកខ្ញុំហើយបងថ្លៃខ្ញុំបងថ្លៃខ្ញុំនៅនឹងបាទនៅកន្លែងហ្នឹងបាទ អឺឪពុកហ្នឹងឈ្មោះលោកតានេះហ្នឹងតាយីតាយីហ្នឹងជាឪពុករបស់លោកតាតែប៉ុណ្ណឹងបាទហើយបងបងថ្លៃតខុតបាទបាទបងថ្លៃមួយទៀតតឿនបាទបាទ3 3គ្រួសារកន្លែងហ្នឹងហើយគាត់លែងនៅតាំងពីឆ្នាំណាទៅលោកតានៅតាំងពីឆ្នាំដាច់ហ្នឹងហើយតាំងពីគាត់នៅនោះមានន័យថាលោកតាដឹងក្តីហើយនៅភូមិនេះដឹងហើយដឹងហើយបាទ ហើយមានស្រះនេះតាំងពីជំនាន់នឹងស្រះនេះខ្ញុំជីកខ្លួនខ្ញុំដៃខ្ញុំផ្ទាល់ទោះគេថាភូមិតាជីនេះមានជាប់ពាក់ព័ន្ធជាមួយសាវតាគេថារឿងអបិយជំនឿអីយ៉ាងមិនដែរតាមានពិតមែនទេមានបាទនេះខ្លៃអូព្រីបិសាចតាមព្រីតាមព្រីនឹងយ៉ាងមិនលោកតាមានគេប្រហោះក្នុងហ្មងយ៉ាងអញ្ចឹងបាទមានអីហោះដែរលោកតា អូមានគេធ្វើធ្វើខ្ញុំម្ដងហើយខ្ញុំប្អូនងាប់ដែរនោះមិនចឹងព្រាយបីសាច់ធ្មប់តាមព្រីនឹងមិនតាំងជំនាន់ណាតាតាំងអូព្រីនេះខ្ញុំកើតងំមិនទាន់ដែរនោះខ្ញុំនៅតូចតូចដែរនោះតូចតូចធំជាងស្រាប់ហើយបាទបាទទឹកកាផ្ទះយើងនៅ នៅនឹងផ្លូវចូលឡើយណាបើមើលទៅគឺភ្លឺស្រែមកជ្រត់បាទពុកម៉ែបងប្អូនទាំងគ្នាឥឡូវយើងអឺ ជួបលោកគ្រូបន្តិចហើយចង់ដឹងថាលោកគ្រូកំពុងតែធ្វើអីទៀតហាក់ដូចជាមានកន្សែងយន់ផង មានសក់កណ្ដាញ់ផងបាទឥឡូវពីចង់ជ្រាបច្បាស់បាទទៅជម្រាបសួរលោកគ្រូផ្ទាល់តែម្ដងចាំមើលលោកគ្រូគាត់កំពុងធ្វើអីបាទបងប្អូនយើងទាំងអស់គ្នាក្នុងវេលាឱកាសនេះ គឺថាតេតិនតេតិនទៅលើបញ្ហាខ្លះដែលយើងយើងនិយាយសង្ខេបទៅថាបញ្ហាពាក់ព័ន្ធបញ្ហាដូចថាបាក់បែកក្រុមគ្រួសារ ប្តីនឹងទៅមានប្រពន្ធចុងខ្លួនអីចឹងណាបាទអញ្ចឹងយើង ធ្វើពិធីមួយយើងស្គាល់មានរូបសំណាក់មួយទៀតមានរូបសំណាក់ដូចជាលោកយាយស្អាតលោកតាដែកលោកតាជ័យលោកតារាយលោកយាយរាយលោកលោកតាដំបងដែកនិងយាម៉ៅនៅទួលប្រស្រង់លោកតាម៉ៅយាម៉ៅនៅប្រាសាទប្រធានជាដើមដោយឡែកមួយលើកិច្ចការសារពើនេះគឺនតាបាចាស់ស្រុកគេថាព្រីក្បាល8បើព្រីក្បាល8ខ្លាំងណាស់បើខ្លាំងណាស់អញ្ចឹងសពដងកន្លងមកមានលោកអាចារ្យមួយគាត់គាត់ចេះដូចអាត្មាយ៉ាងដែរចេះអាចារ្យចេះអេពលាចេះអីចឹងណាកាន់គាត់ ប៉ុន្តែឥឡូវអត់មានអ្នកស្នងទេគឺអាត្មាខំផងសិក្សារៀនសូត្រទៅមកក្រមខាងអាត្មាហ្នឹងអញ្ចឹងអាត្មានេះមកសូមជោគសូមជ័យសូមសេរីសួស្តីសូមនតាបាចាស់ស្រុកសូមផ្លូវដើរសូមចម្ដៅឡើងសូមទីទឹកដីជ័យភូមិដើម្បីសែនព្រានសូមរិទ្ធសូមអំណាចកណាបានសែនព្រានសែបសោយកយាហាបុជាកណាហើយជួយកាន់ខ្នងរងមុខដល់ខ្ញុំកណាគឿនបតា បារមីអសីកណេតនេះជួយប្រោះព្រំទុំពោជ័យសូមបើកបលឺបើកបលាយ៉ាងលោកយាយតាហ្នឹងមើលទៅនេះអូយ ឈ្មោះស្រីម៉ៅណាបងស្រីម៉ៅហើយមានសំពងសក់ធំមួយទៀតបងសំពងសក់ធំពីរនាក់អញ្ចឹងណាអញ្ចឹងជើញជើញអស់លោកមកខ្សែផ្សោយកាយាហាបុជាឲ្យខ្ញុំមកកាណាដូចថាមានគេមកពឹងពើរខ្ញុំកាណាសូមផ្ញើរូបស្នងបងស្នងនេះខាងតំណាងខាងស្រីខាងដាងស្រីឈ្មោះកអញ្ចឹងយើងខាបតងអូមកខាបមហាខាបគឺគ្រូបអញ្ញខាបវិញ្ញាណប្រមាណពូតោសោមង្ហេតន្តាំងនមៈបតិអកញ្ញាយៈពលឹងទាំង19ប្រសពខ្លួនកមូនសូមដំវិញ្ញាណរាជឋានឧសកាយៈខខៃផ្ទះចូលហើយយើងឧបដិសៈហេបិច្ចតនហេបិច្ចត្រាន ខ្ញុំណាសុកយើងសបាយបាយយើងល្អសម្លយើងឆ្ងាញ់យើងទេវតាទាំងអស់ថិតថែរក្សាមកស្រុកយើងវិញណាមកអើយមកបើគេបក់កំដោយគេបោយកំតាមគេហាមកំទៅ មានជែកអំពើរសាគ្រូណាដូចថារសាខ្ញុំកណាគឺនបតាឲ្យបានសុខឲ្យបានច្រើនជួយកូនចៅឲ្យបានគ្រប់គ្រប់គ្នាពុតវិមត់ប្រកបដោយថាមានផ្ទះច្រើនក្នុងរបងច្រើនក្រន់មាសប្រាក់គ្រប់គ្រាន់កំតនទៅណាភូមិគេកើតຕົកស្រុកគេក៏មានភ័យ ណាតាបាចាស់ស្រុកអើយកុំទៅណាអីណាមកក្រងថែរក្សាខ្ញុំកណាគិនមកតាមមហាសវណ្ណធិរោគង្គីមើរិទ្ធមានអំណាចដូចការិជិកទុំខ្មុំពេញឡងក្រងពេញស្រោមមកហើយបើមកមែនអូអញឃ្លានយូរហើយតែណាដាក់អញស៊ីទេអើចៅឲ្យឲ្យអញស៊ីអញជួយបើកភ្លឺបើកពលាអើយមានរិទ្ធមានអំណាចពីថ្ងៃហ្នឹងតទៅ ជួយគេហ្នឹងគេថាលោកតាបាចាស់ស្រុកជួយ ជួយ ខាងប្រម៉ែប្រមោលបាក់បែកក្រុមគូសាររកស៊ីអ្វីៗហ្នឹងណា ឲ្យជួយកូនចៅបាក់បែកគ្រួសារឲ្យពុតវិមុតប្រកាសដូចថា3ថ្ងៃវិចវិចមហោប្រពន្ធហ្នឹងលក់ដីឲ្យដាច់កំណត់13អាទិត្យបាទនឹងលក់ថ្លៃថ្លៃការឧបដិកហើយគឺការជឿការសែនបានយើងលមូលបើចាំគេថាលមូលបលពីស្មីឡេនីរ៉ូម៉ាន់ណាពតាហឡោះអូឡាមុំម៉ាណាម៉ានីទីប៊ីនីកបាតណាស់អញ្ចឹងគេដើមគេលមូលគេលមូលគេមិនដៃអុចទៀនផងបើថាត្រឡប់វិញគេគាត់ថាត្រឡប់តែប៉ុណ្្នឹងទេគេដាក់លមូលគឺប៉ុនគេមានគេបាយទិសទាំងទិសកន្លិច នៅវិជាស្នាចាមបងប្អូនតឹងបកាយអត់ដោះចេញទេតបពីគូបានជុលពីអឺរឿងដោះអំពើអំពាន់រឿងជួយ ពុកម៉ែបងប្អូនការរស៊ីឥឡូវសូមមុនគូដើម្បីបញ្យលបងប្អូនយើងតិចឲ្យកាន់តែច្បាស់ជុំវិញបារមីនៅទីនេះគឺហឺគេហៅថាលោកតាយីហើយនិងភិយារបស់គាត់គឺតាំងលំនៅឋាននៅទីនេះហើយតាមការបញ្ជាក់គឺមាន3ផ្ទះឯណោះហើយបច្ចុប្បន្ននេះគឺអត់មានផ្ទះនៅទេ គឺ បាទទុកទុកចោលតាំងពីមុនជំនាន់ពលពតមកម្លេះអូនេះដើម7បើដើម7ហ្នឹងគឺមុនថា មានបងស្រីគាត់ថាហ្នឹងមានមានស្រីអ្នកស្រីស្រីគឺណាឃ្លានបើអញអត់អីស៊ីទេគឺនៅវត្តមានព្រីពីបងព្រីខ្លះព្រីមានសិលហៅថាព្រីនៅក្រៅវត្តព្រីអត់សិលលោកតាថាមានអីហោះចូលដែរអ្នកដើមព្រីមានគេនៅខ្លំខ្លំពួកហ្នឹងគេចូលចិត្តនៅខ្លំខ្លំពួកអាយុគេច្រើន500ឆ្នាំទៅ1000ឆ្នាំឯនោះដើមព្រីនេះលោកតាតាំងពីដឹងក្តីមកឃើញដើមព្រីធំត្រាប់ហើយធំដល់មានធំអញ្ចឹងមិនមែនឥឡូវឡាទេ យ៉ាងទីទឹកដីភូមិនឹងហៅភូមិដង្កោឃុំគាត់ធំស្រុកពេជ្រឆោខៅកងចាមអញ្ចឹងទួលនេះទួលលោកតាជីតាជីគាត់ខូចទៅគាត់មិនຕົកអាកន្លែងនេះយូរគាត់ស្លាប់ឆ្នាំណាលោកគ្រូហេយូរហើយជំនាន់ពលពតអត់បាយទឹកគាត់អត់បាយអត់ទឹកអឺតាមរយៈឃើញភ្លើងឃើញអីហោះក្រងព្រាតពេលរាត្រីនេះចង់ដឹងថាអឺមានដែរធ្វើបាបគុណចាប់គុណព្រៀបឬក៏អ្នកភូមិនៅនឹងទេលោកគ្រូអត់ទេអត់ចេះធ្វើធ្វើបាបទេតតែមានមនុស្សអ្នកចេះធ្មប់ បាទកូនអ្នកចេះធ្មប់ហ្នឹងគេចងចងបារមីហ្នឹងដើម្បីឲ្យធ្វើកូនចៅកូនចៅអ្នកចេះធ្មប់ហ្នឹងពីដើមមានបាត់ប្របាទកៅកភ្លើងអត់ចេះធ្មប់បាទតោះចេះធ្មប់រហូតទៅដល់ចង់គឺរីកបលាំងយកធ្វើស្ដាច់ទេអ្នកចេះធ្មប់ពិតប្រកបគាត់ចេះធ្មប់ប្រកបបាចអង្គចេញជាស្រាំងគួយស្មៅចេញ ជាខ្លាចេញជាឆ្កែធ្វើអាធ្មប់អញ្ចឹងបើសិនជាចេះធ្មប់ហ្នឹងអ្នកណាក៏គេខ្លាចយីល្អដែរអញ្ចឹងណាដើមព្រីហ្នឹងឯងគេគេនៅដើមព្រីនិងដើមនេះ ដើម7នេះពពួកអមនុស្សបុរាណកកើតទឹកកកើតដីមកហ្នឹងគឺមានមានមានពួកអមនុស្សហ្នឹងគឺដូចជាអ្នកតាបាចាស់ស្រុកហ្នឹងគឺមានតាមពីអើយមកបងគាត់ថានៅវត្តហ្នឹងមានលោកយាយស្អាតហ្នឹងទៅមកនេះ មានអ្នកតាបាចាស់ស្រុកគេហៅថាអ្នកតាបាចាស់ស្រុកទេឬក៏អស់លោកបារមីដែលមានរិទ្ធអូនៅនេះហៅបាចាស់ស្រុកហ្នឹងតាបាចាស់ស្រុកហៅភីក៏8ហ្នឹងធំហោះមានរិទ្ធមានអំណាចខ្លាំងណាស់ក៏អត់បានទេកូនចៅណាខុសមាត់ខុសក្រអីអត់បានទេ ឡាញនេះមើលទៅដុសស្មៅច្រើនតំណងជាអត់មានអ្នកណាហ៊ានមកទេគ្រូណាមិនសូវហ៊ានមកដែរព្រោះធ្វើខែសពោបារមីខ្លាំងអាវេកវេកវោកបានហើយវេកវោកច្រើនខែភ្លៀងឥឡូវមិនសូវទេរត់ទៅគុំស័យអស់គុំស័យនោះហើយតែយ៉ាន់ប៉ុនប៉ុនកម្លៅដាក់ពីដបងនៅអើតមើលកយើងទៀតដោះខ្នាយពោះថ្លាន់នេះពោះថ្លាន់ក៏មានដែរតែស្មានហើយក្រោយនេះយ៉ាន់ហើយតែលើនិយាយបានទេអម បាទទស្សនិកជនជាទីមេត្រីបន្ទាប់ពីបានស្ដាប់លោកគ្រូក៏ដូចជាបានស្ដាប់លោកតាដែលជាម្ចាស់ស្រុកហើយរាល់ការអធិប្បាយរបស់ខ្ញុំហើយជាមួយលោកគ្រូមួយលោកតាដែលមានកំហុសឆ្គងឆ្គងកន្លែងណា សូមបងប្អូនខន្តីអភ័យទោសផងដែរហើយសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសូមតែសុខនិងសុបាយរីកចម្រើនតរៀងទៅអើយបាទសូមអរគុណ